តាធុញទេជីវ៉ាបងគិនថាយើងដូចជាឆ្លោះគ្នាច្រើនពេកហើយស្ដេចប្រច័នគឺជារូបស្រស់ថ្លឹងត្រើយអូនណាយអូនណាយអូនណាយកុំកាយពេកបាត់មកដៃមួយនេះទីក៏មិនបានខលមកក៏យ៉ាងសួរថាមកមានស្រីថ្មីមែនទេញ៉ែពីគេយល់សពថាបងមានគេមួយថ្ងៃនឹងទិញទិញពីដល់ណាដល់ណាថាបងក្បត់អូនបងមិនដែលមាន I'm saying love is nice that ខឹងម្ដងម្ដងអូនកាយដូចជាខ្លាហាមបងថាមិននៅទៅនៅឆ្ងាយពីអូនទេ24ម៉ោងត្រូវតែនៅក្បែរមានមេគ្រាន់តែងាកភ្នែកឃើញគេក៏មិនបាន Facebook គ្រាន់តែ like គ្រាន់តែ comment ក៏មិនបានក៏មិនបានខ្ញុំខំរកតែចាំតែ like គេ dislike គេមែនគ្រាន់តែមិនខែសល់ក៏អូនប្រចាំនិយាយមិនស្ដាប់ទូរស័ព្ទទូរស័ព្ទក៏ធ្វើក៏អូនសម័យគ្នា បាត់មកដៃមួយនេះទីក៏មិនបានខលមកកលយានសួរថាមកមានស្រីថ្មីមែនទេភ្ញាក់ពីគេយល់សពថាបងមានគេមួយថ្ងៃនឹងទន្ទឹងពីងដល់ណាដល់ដែលថាបងក្បត់អូនបងមិនដែលមានចិត្តរឿនញៀងនៅផ្សេងឡើយតែតែត្រាំក្រោយមានគុណគ្រូបែកអូន មុនហើយណាមានមេចាំប្រាប់ថាស្រល ងរករឿងខឹងតែតាមពិនគឺអញ្ចឹងឲ្យបងដឹងចង់ឲ្យបងតែខែនឹងរូបស្រីកុំប៉ិនគោពេកណាមិនស្ងួនអូនក៏បងមិនគិតទៅយកព្រឹកឬថ្ងៃបើសិនបងខំបងក៏សុំទុំស្រីតែចង់គោបងដល់ពេលណាទូមិនកាយឆ្នាំតែខ្លាំងមកបាំងមិនបានតែក៏យ៉ាងគួរឲ្យស្រឡាញ់ណាស់ ខ្លាំងគួរឲ្យធ្វើងងងមកចាប់មិនឈ្នះប្រកែកយកតែឈ្នះគ្រប់បែបយ៉ាងពេលខំអូនថាសំអូនថាមិនជុំរកក្តីស្រឡាញ់គ្រប់បែបយ៉ាងអូនមិនចង់លឺមិនចង់និយាយមិនចង់ស្ដាប់ពីងមកអាហាងឲ្យអូនសុំលឺម្នាក់ឯងពេលបងធ្វើធំខ្វល់រូបស្រស់នេះមកថាបងនេះមិនខែពីស្រី ចេះស្រឡាញ់មិនចេះស្និទ្ធស្នាលមិនចេះលងលំចរណៃអូអូយ នឹងតែខ្លាំងមកបាំងមិនបានតែក៏យ៉ាងគួរឲ្យស្រឡាញ់ណាស់តែខ្លាំងគួរឲ្យធុញងងងមកចាប់មិនឈ្នះប្រកែកយកទៅឈ្នះគ្រប់បែបយ៉ាងពេលខឹងអូនថាសំអូនថាមិនឈុំរកក្តីស្រឡាញ់គ្រប់បែបយ៉ាងអូនមិនចង់លឺមិនចង់និយាយមិនចង់ស្ដាប់ពីមកអាហាងហើយអូនសុំនៅម្នាក់អា បងនេះមិនខែពីស្រី មិនចេះស្រឡាញ់មិនចេះថ្នាក់ថ្នមមិនចេះលងលំចរណៃអូអូយមកវល់អស់ហើយស្ដេចគោគឺអូពេលខឹងអូនថាសំអូនថាបញ្ឈប់រកក្តីស្រឡាញ់គ្រប់បែបយ៉ាងអូនមិនចង់លឺមិនចង់និយាយមិនចង់ស្ដាប់ពាក្យមកអាហាង ហើយអូនសុំនៅម្នាក់ឯងពេល ខែ100បែបធ្វើកម្មមួយខែចាយមួយយប់ក៏មិនចែកអាស្ទីលរោងចក្រប្រាក់ខែ100កៅធ្វើការងារច័ន្ទវាថែមម៉ោងដល់ថ្ងៃសៅរ៍អាស្ទីលរោងចក្រប្រាក់ខែ100បែបធ្វើកម្មមួយខែចាយមួយយប់ក៏មិនចែកអាស្ទីលរោងចក្រប្រាក់ខែ100កៅធ្វើការងារច័ន្ទវាថែមម៉ោងដល់ថ្ងៃសៅរ៍ស្រោបត្រកត្រកត្រកតាំងពីព្រឹកមួយទឹកទៅធ្វើការដូចជាសល់ហើយព្រោះយើងមិនចំផឹកស្រាអ្នកស្ដាប់គេឆ្ងល់ថាខ្ញុំមកពីណាស្រុកកណ្ដាលខ្ញុំទឹកនៃកំពង់សាលា ម៉ៃសហសនាមកកូនងាអាកូនងាចំណែកឈ្មោះពុតឈ្មោះថាណងវិជ្ជការមុខមកមិនសូវស្អាតតែខ្ញុំបានសំដីនៅរោងចក្រចិត្តលើស្រីស្រីពេលខ្លះលេងចិត្តក៏ត្រូវមេជេស្ដីជូស៊ីពូកាយចាប់សួរថាខ្ញុំខអីហើយនិយាយថាថ្ងៃ10បាក់លុយហើយដើរលេងឲ្យវាកប់កុំទៅខ្វល់កុំទៅខ្វាយជាមួយនឹងអញអាសនៈប្រាក់ខែអញមួយខែសុំចាយតែមួយយប់អើយសុំចាយតែមួយយប់ សុំចាយតែមួយយប់អាស្ទីលរងចាក់ប្រាក់ខែ100ប៉ែតធ្វើកម្មមួយខែចាយមួយយប់ក៏មិនចាយអាស្ទីលរងចាក់ប្រាក់ខែ100កៅធ្វើការងារច័ន្ទទៅតាមម៉ោងដល់ថ្ងៃសៅរ៍អាស្ទីលរងចាក់ប្រាក់ខែ100ប៉ែត កម្មមួយខែចាយមួយយប់ក៏មិនចាយអាស្ទីលរោងចាក់ប្រាក់ខែ100កៅធ្វើការងារចានតែខែមកដល់ថ្ងៃសៅរ៍ខ្ញុំបាទគីមហាប់ដៃគ្រឿងវេជ្ជការថ្ងៃនេះបង្ហាប់សំនៀងជាមួយនឹងយានជីវ៉ាស្ទីលរោងចាក់មិនមែនតែអនអីអាណាសេរីពួកខ្ញុំសិតតែអ្នកធ្វើការមិនដូចអាស្ទីលខ្លះចាច់តែលុយម៉ាក់បាចេះស្បាយហើយក៏ចេះហឺហាមិនចេះឆក់ប្លន់ឬក៏ដើរលួចអ្នកណាចេះមកពីរៀន មានមកពីរក រៀនមិនចប់ថ្នាក់ក៏មិនធ្វើកណិតថោខំខ្លួននៅក្មេងមានអាកាសត្រូវតែក្រោបដាក់បង្អោងឡើងមកគួចថែមម៉ោងពេញខែថ្ងៃ10ជាងដើរគួចគួចគួចគួចរួចតណារួចតណៃលុយថ្ងៃ10ចែមិនដល់ថ្ងៃ20ហើយខ្ជិលនិយាយមិនដឹងស្អីទៅជាស្អីខ្ជិលនិយាយមិនដឹងស្អីទៅជាស្អីអូខេដូចជាដល់ពេលខ្ញុំហើយជឿជឿ ខែ100បែបធ្វើកម្មមួយខែចាយមួយយប់ក៏មិនចែកអាស្ទីលរោងចក្រប្រាក់ខែ100កៅធ្វើការងារច័ន្ទវាថែមម៉ោងដល់ថ្ងៃសៅរ៍អាស្ទីលរោងចក្រប្រាក់ខែ100បែបធ្វើកម្មមួយខែចាយមួយយប់ក៏មិនចែក ងឯចាន់ថែមកដល់ឯសាសេរីចាស់ជីម៉ូតូក្មេងហូរតាមផ្លូវចិត្តបងវាខានបីថាមិនចង់មានសត្រូវអាកុំត្រាប់តាមបងវាមិនល្អទេអពើធ្វើជាស្ទៀវរោងចាស់ឯកុំចង់ធ្វើចិត្តហើសន្សំលុយកាក់ឯកុំសន្សំរឿងភ្លើងឯដៃកាន់កណាត់ដេថាកុំចង់កាន់កាភ្លើងយើងជាស្ទៀវរោងចាស់កុំចង់ធ្វើក្មេងទំនើងឈប់ដើរខុសផ្លូវដូចមមៀចឃើញភ្លើងទេស្បែកជើងឯដេក្រណាត់ឯកាត់កោអាវអូមានកំឡោះឯមានក្រុមមុំមានទាំងមេម៉ាយមកឆាវមកឆាវកុំទៅខ្វល់ឯកុំទៅខ្វាយធ្វើរោងចាក់ក៏យើងសบายម្នាក់មក បែកម្នាក់មួយស្ទាយកំមុំរោងចាក់សក់ពោហាយឡាយកំឡោះរោងចាំចូលចិត្តស៊ីឡាយយកថ្ងៃដុតដល់លេងឲ្យសបាយបើប្រាក់ខែដល់លេងឲ្យបហាយម្នាក់50ជួយសៀគ្នាវើយអោះជិះម៉ូតូចង់ដូរសេរីស្ទីលរោងចាក់ចង់ដូរនារីយកថ្ងៃដុតផាក់ហេនស៊ីយេដល់មកហើយដល់មកហើយ កាន់តែរីករាយពេលឃើញមក stand by my side ហើយអូនតែងតែពីចិនទោះបីត្រូវលះបង់រូបកាយវិញ្ញាណជាមួយបេះដូងអូនជូនបងអស់ហើយព្រោះតែមិនចង់លីបពេលតែ say goodbye ចង់ឲ្យបងជប់កាត់នៅរឿងអតីតនោះតទៅទៀតសូមបងបំភ្លេចវាចោលនៅរឿងអតីតដ៏ចោលម៉ាស៊ីនវាបានចង់ពុតទៅហើយតើវាមានន័យអីទៀតគ្រប់ពេលយើងកាន់តែគិតវាធ្វើឲ្យពួកយើងកាន់តែឃ្លានក៏បែកបាំង 中歌。 ឆ្លងផុតវេហាមនុស្សជាច្រើនគេច្រើនណែនគេមិនពេញចិត្តនៅស្នេហ៍យើងប៉ុន្តែយើងខំពុះពីឧបសគ្គឆ្លងកាត់នំភ្លើងឆ្លងកាត់នៅពីបណ្ដាស្ការឆ្លងតាមវាសនាចាឲ្យពួកយើងជប់ឈ្នះទៅពួកគេដល់ភក្តីភាពរបស់យើងដឹងថាអ្នកណាដែលស្អប់ដឹងថាអ្នកណាស្រឡាញ់ដឹងថាបងចង់ចោះចាញ់ដឹងថាបងចង់ណាស់ចាញ់តែអូនទន្ទិញពីមួយគ្នាជាប់នឹងមាត់ទោះអូនទៅស្លាប់ក៏អូននឹងកាន់ដៃបងឲ្យជាប់ លឹមចំណេះសានុងកែមនៃត្រាប្រៀបដូចជាក្បូនសាក់សៃចិញ្ចិតស្នេហាមកនឹងជីវ៉ាជារៀងបេះដូងបងមិនចាំអ្នកឆ្លាស់ក៏ I believe in me រត់ធោកុំធ្វើដើម្បីគ្រប់យ៉ាងពួកយើងមិនមែនជា sweating so baby តអំណិតឆ្លងផុតវេហាមនុស្សជាច្រើនគេច្រើនណែនគេមិនពេញចិត្តនៅស្នេហ៍យើងប៉ុន្តែយើងខំពុះពីឧបសគ្គឆ្លងកាត់នំភ្លើងឆ្លងកាត់នៅពីបណ្ដាសាឆ្លងតាមវាសនាចាឲ្យពួកយើងជប់ឈ្នះទៅពួកគេដល់ភក្តីភាពរបស់យើងដឹងថាអ្នកណាដែលស្អប់ដឹងថាអ្នកណាស្រឡាញ់ដឹងថាបងចង់ចោះចាញ់ដឹងថាបងចង់ណាស់ចាញ់តែអូនទំពេញពីមួយគ្នាជាប់នឹងមាត់ទោះអូនទៅស្លាប់ក៏អូននឹងកាន់ដៃបងឲ្យជាប់ ចិនចំណេះស្នានុងកែមនៃត្រាប្រៀបដូចជាក្បូនសាក់សៃចិញ្ចិតស្នេហាមកនឹងជីវ៉ាជារៀងមេដងបងមិនចាំអ្នកឆ្លាស់ក៏ I believe in me ដល់ call កុំធ្វើដើម្បីគ្រប់យ៉ាងពួកយើងមិនមែនជា very cool là